ចឹងសិនមិញគឺយើងបានលើកឡើងនៅហារីសដែលនប៊ីសល្លោះអាឡៃហ៊ីវសឡាំបានធ្វើដំណើរនៅក្នុងទៅទីក្រុងមកាសនៅក្នុងឆ្នាំបើកទីក្រុងមកាសហ្នឹងបើកទីក្រុងមកាសហ្នឹងហើយនប៊ីសល្លោះអាឡៃហ៊ីវសឡាំត្រូវបានគេរាយការណ៍ថាមានអ៊ុម៉ាត់ឬក៏សាហាបាត់កំពុងតែពិបាកក្នុងការបួសអញ្ចឹងគាត់ក៏បានហៅទឹកមកមួយកែវហើយលើកឲ្យគេឃើញទាំងអស់គ្នាបន្ទាប់មកក៏ផឹកអញ្ចឹងគាត់ក៏បាន ស្រ័យបួសទៅណា ចឹងទេនេះគឺជាហាឌីសមួយដែលបញ្ជាក់អំពីការអនុញ្ញាតដើម្បីឲ្យស្រ័យបួសក្នុងខែរ៉ាម៉ាដនខណៈពេលដែលធ្វើដំណើរអញ្ចឹងយើងបានវិនិច្ឆ័យផងផងដែរនៅកោលក៏ដូចជាពាក្យសម្ដី ដែលថាតើពេលដែលយើងធ្វើដំណើរបួសឬក៏មិនបួសមួយណាល្អជាងណាហើយយើងបានលើកឡើងនៅកោលរ៉ាយេះកោលត្រឹមត្រូវគឺនៅក្នុងមតិអ៊ីម៉ាម Syafi'i រ៉ាហ៊ីម៉ាហ៊ុលឡោះ គឺថានៅពេលដែលយើងធ្វើដំណើរគឺអាហ្វដលត្រូវបួសប្រសិនបើការបួសរបស់យើងអត់មានបញ្ហា តែប្រសិនបើជាការបួសរបស់យើង មានផលលំបាកដល់យើងនៅពេលធ្វើដំណើរគឺយើងត្រូវស្រ័យបួសល្អជាងហើយហេតុផលរបស់វាគឺយើងបានលើកឡើងការពិសិដ្ឋមិញរួចហើយចឹងទេអ៊ីនសាអល់ឡោះថ្ងៃនេះគឺយើងនឹងបន្តនៅក្នុងហាឌីសរបស់យើងទៀតតើអ្វីដែលចាត់ទុកថាជាការលំបាក យើងបាននិយាយថាកាលបើសិនជាបួសក្នុងពេលធ្វើដំណើរមានការលំបាកឲ្យស្រាយល្អជាងតើការលំបាកយល់ដល់កម្រិតណាកម្រិតណាដែលហៅថាជាការលំបាកនោះយើងដឹងហើយថានៅពេលណាដែលយើងបួសទៅណាអឺមានយ៉ាប់យឺនដល់រាងកាយរបស់យើងឬក៏ប៉ះពាល់ដល់អារម្មណ៍របស់យើងឈឺក្បាលវិលមុខអួតចង្អោរហើយរហូតដល់អស់កម្លាំងខ្លាំងពេកនោះគឺនោះហើយគឺជា ការលំបាកឬក៏ជាផលរំខានដែលយើងគួរតែស្រាយបួសនៅពេលដែលយើងធ្វើដំណើរលើកលែងតែយើងធ្វើដំណើរទៅគឺមានភាពងាយស្រួលជិះឡានម៉ាស៊ីនជញ្ជាំងធម្មតាអត់មានហៀវហត់អស់កម្លាំងអីទេអញ្ចឹងគឺយើងអាចបួសល្អជាស្រ័យណាអឺថ្ងៃនេះអ៊ីនសាអល់ឡោះគឺយើងអឺយើងនឹងបន្តថាតើអឺអឺពាក់ព័ន្ធនឹងមសាឡាមួយទៀតមុននឹងយើងចូលដល់វិធានបទរបស់យើងពាក់ព័ន្ធនឹងមសាឡាមួយទៀតថា អ្នកដែលធ្វើការបើកបើកបរអ្នកដែលធ្វើការបើកបរណាអ្នករកស៊ីបើកបរដឹកជញ្ជូនទំនិញឆ្ងាយឆ្ងាយអញ្ចឹងអាចស្រាយបួសបានដែរទេណាចម្លើយសេរ៉ាម៉ូឡោះគាត់បានបញ្ជាក់ផងដែរថាគឺដរាបណាពួកគេ នៅខាងក្រៅស្រុក នៅក្រៅស្រុករបស់ពួកគេធ្វើដំណើរគឺអាចស្រាយបួសបាន ហើយនៅពេលដែលគេត្រឡប់មកស្រុករបស់គេវិញគឺយើងត្រូវបួសបួសធម្មតា អញ្ចឹងអ្វីដែលបញ្ហាថ្ងៃនេះគឺយើងនឹងលើកឡើង ថាតើតើអឺការធ្វើដំណើរបែបណា ការធ្វើដំណើរបែបណា ដែលគេចាត់ទុកថាជាការធ្វើដំណើរមានន័យថារយៈចម្ងាយ ត្រឹមណា ដែលគេចាត់ទុកថាធ្វើដំណើរ ចឹងតាមរយៈចម្ងាយប៉ុណ្ណាដែលគេចាត់ទុកថាធ្វើដំណើរអឺសេះរ៉ៃមហឡោះក៏បានបញ្ជាក់ផងដែរនៅក្នុងគីតាបនេះថាឡាឆកអានហូ لم يرد في القرآن ولا في السنة تقدير المسافة لا بستة عشر فرس فرس سقى ولا بأقل ولا أكثر ولكنها قضايا أعيانا صادف أن النبي صلى الله عليه وسلم سافرها អញ្ចឹងគាត់បញ្ជាក់ថាប៉ុណ្ណានៅក្នុងហាឌីសគឺក្នុងអល់កុរអាននៅក្នុងហាឌីសគឺมันបានបញ្ជាក់ពីចម្ងាយទេរយៈចម្ងាយដែលអាចស្រាយបួសបានឬក៏ធ្វើដំណើរគេហៅធ្វើដំណើរហ្នឹងគឺអត់បានបញ្ជាក់យ៉ាងច្បាស់លាស់នោះទេដូច្នេះហើយវាគឺជាអឺស្ថានភាពមួយដែលមើលទៅលើ ការធ្វើដំណើររបស់នប៊ីសុលឡាហ៍អាឡៃសាឡាមផ្ទាល់ណា មិនមែនជារយៈចម្ងាយ16 farsakh 11 farsakh ហ្នឹងមានន័យថា1 farsakh ហ្នឹងស្មើនឹង3គីឡូ3ម៉ាយ6គីឡូជាងចឹងទេអឺអត់មានចាអត់មានស្មើហ្នឹងក៏អត់មានតិចចឹងដែរណាហើយនៅក្នុងសាហេមូស្លីមនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមនៅក្នុងសាហេឌី صحيح مسلم បានបញ្ជាក់ថា كان النبي صلى الله عليه وسلم إذا خرج مسيرة ثلاثة أمجار أو فراسخ صلى ركعتين មានន័យថា Nabi sallallahu alaihi wasallam នៅពេលដែលលោកធ្វើដំណើរចេញរយៈចម្ងាយ3ម៉ាយ3អាមយ៉ាហ្នឹងឬក៏ farsa farasih អឺគាត់សម្បាយ៉ាងពីរកាត់អញ្ចឹងគាត់ក៏សតសម្បាយ៉ាងរយៈពេល3 3ម៉ាយរយៈចម្ងាយ3ម៉ាយ3ម៉ាយហ្នឹងគឺយើងប្រហែលជា6គីឡូ ណាដែលយើងប៉ាន់ស្មើនោះប្រហែលប្រហែលជា6គីឡូណាចឹងនេះគឺជារយៈចម្ងាយដែលនប៊ីសល្លោះអាឡៃសាឡាមធ្វើការសម្បាសយ៉ាងកសតនៅក្នុងហាឌីសមូស្លីមអញ្ចឹងជាចម្លើយគឺនុកៃយីឌូសាហ្វារប៊ីម៉ាយូសាមីហ៊ីនណាស៊ូសាហ្វារ៉ានយើងអាចបញ្ជាក់ថាជាដំណើរការធ្វើដំណើរចំពោះលក្ខណៈឬក៏កលៈទេសៈដែលមនុស្សឲ្យឈ្មោះថាការធ្វើដំណើរណា ដោយសារតែវាមុតឡុកនៅក្នុងគីតាវ៉ាសុនណាគឺបញ្ជាក់ទាំងស្រុងអំពីការធ្វើដំណើរអត់បាននិយាយអំពីចម្ងាយច្បាស់លាស់នោះទេវៃដាតាមាល់តា وجدت أن أن تحديده بالمسافة أمر لا يمكن នៅពេលណាដែលយើងពិនិត្យមើលតែបញ្ជាក់ឬក៏បង្ការកំណត់ចម្ងាយដែលច្បាស់លាស់គឺมันអាចទេណាយើងឃើញហើយថាអឺសេរីមហឡោបាន បញ្ជាក់អំពីឧទាហរណ៍នេះថា ជួនកាលយើងនៅ តំបន់មួយឧទាហរណ៍ថាការធ្វើដំណើរពីកំពង់សោមទៅភ្នំពេញហ្នឹងតោះណាឬក៏យើងធ្វើដំណើរទៅកន្លែងណាមួយអញ្ចឹងបើសិនជាកំណត់ប្រវែងឬក៏ចម្ងាយច្បាស់លាស់10ឬក៏80គីឡូអញ្ចឹង80គីឡូឧទាហរណ៍ថាអញ្ចឹងបើយើងនៅត្រឹម80គីឡូយើងអាចសម្បោះយ៉ាងបានបើយើងដល់ត្រឹម79គីឡូ គឺយើងអាចសម្បាសយ៉ាងកសត់បានអាចស្រ័យមុខបានអញ្ចឹងការកំណត់នេះគឺវាមានភាពរញ៉េរញ៉ៃបន្តិចណាត្រង់ថាខុសគ្នាយើងមើលគ្នាទៅឃើញក៏ប៉ុន្តែខុសគ្នា2 3គីឡូឬក៏ខុសគ្នា1គីឡូអីហ្នឹងគឺมันអាចឆ្លាតបានហើយម្នាក់ទៅហួសយើងប្រហែលជា5 500ម៉ែត្រអីទៅអាចសម្បាសយ៉ាងយមុកបានអញ្ចឹងការកំណត់រយៈចម្ងាយច្បាស់ឡើងគឺมันអាចធ្វើទៅបាននោះទេ អញ្ចឹងគាត់ក៏បានលើកឡើងនៅសម្ដែង Sheikh al-Islam Ibn Taymiyyah rahimahullah គាត់ថា lam yakun في عهد النبي صلى الله عليه وسلم من يقيسون الارض بهذا القياس មានន័យថានៅសម័យនប៊ីសល្លោះអាឡៃហ៊ីវសឡាមអត់មានអ្នកណាគៀសអត់មានអ្នកណាវាស់ដីដោយការវាស់នោះទេណាវាស់ដែលយើងឲ្យឈ្មោះថាអឺចំអាមម៉ៃម៉ែត្រគីឡូឬក៏ហ្វារ៉ាសិកអីនោះទេអញ្ចឹង នប៊ីសល្លោះអាឡៃសាឡាមនៅសម័យនប៊ីគឺអត់មានអ្នកណាវាស់ដីទេអីឡៃសាហ៊ូណាកាមសាហ៊ូនយូគីស៊ូនអលអរដប៊ីហាដាគីយ៉ាស وعليه فيقال الأقرب الأقوال ما اختار شيخ الإسلام ابن تيمية رحمه الله أن هذا مما أطلقه الشارع ومما وما أطلقه الشارع يرجع فيه إلى العرف អញ្ចឹងគាត់ថានៅសម័យរសូលឡោះអត់មានរយៈចម្ងាយដែលធ្វើការវាស់ប្រកបប្រកាសទេបើអញ្ចឹងការធ្វើដំណើរបែបណាដែលចាត់ទុកថាជា ជាជាចម្ងាយដែលអាចស្រ័យបួសបាន ដែលអាចសម្បោះយ៉ាងកសត់បានអញ្ចឹងគាត់បានបញ្ជាក់ថាអក្របុលអក្វាលកោលសម្ដីទស្សនៈដែល ត្រឹមត្រូវជាងគេនោះគឺអ្វីដែល Sheikh al-Islam Ibn Taymiyyah រ៉ហ្មាល់ឡោះបានជ្រើសរើសថាអអនហាដាមីម៉ាអតឡកហ៊ូសារីរឿងនេះគឺជារឿងដែលហុកមសារ៉ាបានកំណត់ណាបានមិនបានកំណត់ទេបានដាក់ជា មុតឡុកមកណាបើកទូលាយទាំងស្រុងតែម្ដងឲ្យធ្វើដំណើរគឺនិយាយជាលក្ខណៈមុតឡុកជាលក្ខណៈទូទៅចឹងហ្មងវ៉ាម៉ាអត់ឡាកូហូសារយយរយៈភីអ៊ីលអ៊ុរចឹងអ្វីដែលហុកុំសារ៉ាបានឲ្យឈ្មោះថាមសាហ្វីទូទៅចឹងគឺយើងចាំបាច់បើសិនជាហុកុំសារ៉ាមានកំណត់ចឹងទេគឺយើងចាំបាច់ងាកទៅរកអ៊ុរហ្វីអលអ៊ុរងាកទៅរកអីគេអ៊ុរហៅថា វប្បធម៌ប្រពៃណីឬក៏ទំនៀមទម្លាប់ជាក់ស្ដែងទំនៀមទម្លាប់ជាក់ស្ដែងអញ្ចឹងតើទំនៀមទម្លាប់ជាក់ស្ដែងដែលចង់បង្ហាញឃើញថាតើចម្ងាយប៉ុណ្ណាដែលយើងចាត់ទុកថាជាការធ្វើដំណើររយៈចម្ងាយប៉ុណ្ណាដែលនៅក្នុងសង្គមនៅក្នុងសហគមន៍របស់យើងมันมันចាត់ទុកថាអានឹងគេមិនហៅថាធ្វើដំណើរឆ្ងាយទេប៉ុន្តែទៅអាចធ្វើដំណើរឆ្ងាយឬក៏លក្ខណៈការធ្វើដំណើរបែបណាដែលជាការធ្វើដំណើរឆ្ងាយប៉ុណ្ណាដែលធ្វើដំណើរមិនឆ្ងាយឧទាហរណ៍ណាឧទាហរណ៍ថា ពីវាលេងទៅកំពង់សោមគេមិនហៅថាធ្វើដំណើរម្សិលភាពទេធម្មតាទៅទិញអីវ៉ាន់ឲ្យមកវិញអញ្ចឹងមិនអាចអឺកោសតឬក៏ស្រ័យមកបានទេណាឧទាហរណ៍អញ្ចឹងបើសិនជាអឺបើយោងទៅលើគាត់លើកឡើងថាបើយោងទៅលើការទំនៀមទម្លាប់របស់មនុស្សអញ្ចឹងមនុស្សយល់ឃើញខុសៗគ្នាអ្នកខ្លះយល់ថាចម្ងាយប៉ុណ្ណឹងគឺចាត់ទុកថាមិនសារភាពហើយអ្នកខ្លះយល់ថាចម្ងាយប៉ុណ្ណឹងអត់ទាន់ចាត់ទុកថាមិនសារភាពទេ អញ្ចឹងបើអ្នកយល់ឃើញថាមសាភិតมันគាត់សម្បាយ៉ាងកសតมันគាត់ស្រ័យបួសហើយបើអ្នកយល់ថាអត់តន់ដល់កម្រិតមសាភិតទេឧទាហរណ៍ណាចម្ងាយប៉ុណ្ណឹងអញ្ចឹងគាត់អត់អត់អាចស្រ័យបួសអត់អាចអឺសម្បាយ៉ាងកសតបានអញ្ចឹងបើដូច្នេះធ្វើឲ្យមានការខិលាហើយណាធ្វើឲ្យមានយល់ឃើញខ្វែងកម្រិតគ្នាអញ្ចឹងគាត់ថាទោះបីជា هذا يحصل في اختلاف الناس ទោះបីជា ខុសគំនិតគំនិត មនុស្សខ្វែងគ្នាក៏ដោយគេមក hasal ikhtilaf an-nas fi nawaqid al-wudu អញ្ចឹងក៏វាអត់មានបញ្ហាដែរដូចជាអឺមនុស្សយល់ឃើញគ្នាអំពីរឿងបតាលទឹកសម្បាយ៉ាងទៀតដែរ فهذا يرى أن من مس ذكره مطلقا ولو بغير قصد إن قد انتقد وضوءه وضوءه អ្នកណាហើយនៅចំណុចខ្លះអ្នកខ្លះយល់ឃើញថាអ្នកដែលប៉ះប្រដាប់ភេទរបស់គេ ដោយឲ្យតប៉ះសំបីតែអត់អចេតនាក៏ដោយក៏បើយប់យកទៅស្បោះយ៉ាងដែរហើយអឺអ្នកអ្នកផ្សេងទៀតយល់ឃើញថាអត់បតាលទៅសម្បាយ៉ាងទេបើសិនជាប៉ះដោយអចេតនាអញ្ចឹងអញ្ចឹងយើងឃើញថាបុគ្គលពីរនាក់ខុសគ្នាក្នុងរឿងក្តីតែមួយអ្នកម្នាក់យកទៅសម្បាយ៉ាងមួយយប់ម្នាក់អត់យកទៅសម្បាយ៉ាងទេហើយយើងឃើញដូចគ្នាក៏ដោយណាអង្គុយហូបអាហារជាមួយគ្នាហូបសាច់អូតនៅលើតុអាហារជាមួយគ្នា អ្នកដែល យល់ថាហូបសាច់អូតដាក់ជើងស្មោះហ្នឹងគឺយកទៅស្មោះហ្នឹងអ្នកដែលហូបសាច់អូតយល់ថាអត់ដាក់ជើងស្មោះយ៉ាងទេ គឺគេអត់យកទៅស្មោះយ៉ាងទេអញ្ចឹងនេះគឺយើងឃើញថារូបភាព និងរូបភាពមួយសារៈតែមួយគឺមានការខុសគ្នានៅក្នុងសង្គមស្លាមរបស់យើងហើយកាន់តែរឹតតែអ្វីដែល គួរឲ្យចម្លែកទៅនេះទៅទៀតយើងឃើញថាមួយសារៈអ៊ីជីហាតក្នុងទិសដៅគេប្លាត់នៅពេលដែលវង្វេងផ្លូវអញ្ចឹងទៅអញ្ចឹង ការកំណត់ទិសដៅអត់បានគឺគេសំដៅឬក៏ជំរុញឲ្យមានការប្រើ galabatazon មានន័យថាការស្មានភាគច្រើនតណាទិសខាងណាដែលត្រឹមត្រូវអញ្ចឹងបើសិនមនុស្សពីរនាក់វង្វេងអត់ដឹងទិសដូចគ្នាអ្នកខ្លះយល់ថាទិសខាងនេះអ្នកខ្លះយល់ថាទិសខាងនោះអញ្ចឹងបើសិនជាអ្នកណាយល់ឃើញថាទិសណាត្រូវគីបឡាត់ដូចគ្នាជាងត្រូវសម្បាំងបាយទិសនោះទៅហើយអ្នកផ្សេងម្នាក់ទៀតយល់ឃើញថាទិសនេះត្រូវជាងត្រូវទិសឡាត់ត្រូវទិសគីបឡាត់ជាង យកឲ្យគាត់បែរទៅទិសខាងនេះទៅអត់អាចតាមនេះបានទេ គឺនៅពេលកលៈទេសៈហ្នឹងត្រូវមើលទៅលើចិត្តបានន័យថាការសង្ស័យហ្នឹងច្រើនជាងនរណាភាគរយច្រើនអ្នកណាយល់ឃើញទៅទិសណាយ៉ាងទៅទិសហ្នឹងទៅជាអត់បខំគ្នាទេលក្ខណៈហ្នឹងអញ្ចឹងរូបភាពបែបហ្នឹងឃើញថាវាមានការយល់ខុសគ្នាបាត់ហើយអញ្ចឹងក៏ដូចគ្នានេះដែរសំខាន់គឺ មសាឡាអ៊ីខ្ទីឡាហ្វនេះមសាឡាអ៊ីខ្ទីឡាហ្វនេះគឺ ទាំងអស់គ្នានឹងត្រូវទៅទូទាត់អល់ឡោះអល់ឡោះសុបហានតាឡានឹងផ្ដល់នូវការតបស្នងទៅតាម លក្ខណៈរបស់ពួកគេទៅតាមអ្វីដែលដែលគេមើលឃើញអញ្ចឹងជាក់ស្ដែងបញ្ហាម្សាភិតនេះក៏ដោយបញ្ហាម្សាភិតនេះក៏ដូចគ្នាដែរបើយើងធ្វើដំណើរម្សាភិតធ្វើដំណើរឧទាហរណ៍ថាពីនេះទៅកពតឬក៏ពីកពតទៅតកៅអញ្ចឹងទៅ អ្នកខ្លះយល់ថាចម្ងាយប៉ុណ្ណឹងអត់តន់คลายទៅជាភាសាភេទទេអញ្ចឹងអ្នកដែលយល់ថាអត់តន់คลายភាសាភេទទេតាមអាដិតរបស់គេតាមជំនាញទម្លាប់របស់គេធ្វើដំណើរបែបហ្នឹងគេមិនតន់ហៅភាសាភេទគឺកុំស្រ័យបួសកុំសបោះយ៉ាងមិនអាចសបោះយ៉ាងក៏សល់បានទេរីឯអ្នកដែលយល់ថាចម្ងាយប៉ុណ្នេះគឺតាមធម្មតានៅក្នុងសង្គមយើងចាត់ទុកថាជាអ្នកភាសាភេទហើយវាឆ្ងាយណាវាហត់នឿយធ្វើដំណើរឆ្ងាយប៉ុណ្ណេះគេចាត់ទុកថាភាសាភេទហើយ អញ្ចឹងបើសិនជាក្បួនយាត្រារបស់យើងក្បួនដំណើររបស់យើងអាចคล้ายទៅជាដំណើរភាសាវេទគឺយើងអាចស្រ័យបុបានអាចយើងសម្បាយ៉ាងកសរបានយ៉ាចឹងទេនេះគឺអឺអ្វីដែលអឺសេរីមហឡបានលើកឡើងថាបញ្ជាក់យ៉ាងច្បាស់ថាហូកុំហ្នឹងគឺវិលតរកអាដាត់ណាមុតឡកគឺអត់បានបញ្ជាក់យ៉ាងច្បាស់នោះទេចឹងមសាឡាដែលអល់ឡោះសុបតាឡាបានបញ្ជាក់នៅក្នុងអល់កុរអានថា វ៉ាម៉ាយ៉ាអាឡាអាឡៃគុំពីទីនេះមានហារ៉ាច់អល់ឡោះស៊ុបហានតាឡាមិនបានបង្កើតឲ្យមានភាពលំបាកក្នុងអាកម៉ាសម្រាប់យើងនោះទេអញ្ចឹងមានន័យថាពេលណាដែលវរ៉ាជាគាត់បានបញ្ជាក់ថារ៉ាជាកអ៊ីដាគឺបានបញ្ជាក់តាមកអ៊ីដាដែលគាត់លើកឡើងថាប្រសិនបើអឺរ៉ាជាគឺគាត់និយាយថាម៉េចម៉ាតាម៉ាតាហ៊ឌីទូឡាំយ៉ារិត في الكتاب ولا في السنة فيرجع فيه إلى العرف كغيره អ្វីដែលมันបានកំណត់ ច្បាស់លាស់នៅក្នុងកូរ៉ានហើយនិងសុនណាទេគឺត្រឡប់ទៅរកអលអ៊ុរអលអ៊ុរត្រឡប់ទៅរកអីគេអឺទំនៀមទម្លាប់ណាត្រឡប់ទៅរកទំនៀមទម្លាប់បានន័យថាពាក់ព័ន្ធទៅនឹងចម្ងាយនៃការធ្វើដំណើរហ្នឹងកូរ៉ានអាចបានកំណត់ថាប្រហែលគីឡូទេក្នុងកូរ៉ានក្នុងហាឌីសក៏បានកំណត់ថាប្រហែលគីឡូដែរបើអញ្ចឹងទេអាស្រ័យទៅលើ យើងនៅក្នុងសង្គមរបស់យើងថាតើការធ្វើដំណើរបែបណាដែលគេហៅធ្វើដំណើរសាភិតចម្ងាយប៉ុណ្ណាធ្វើដំណើរបែបណា ចេះទេយើងយើងគិតខាងនឹងវិញគេឲ្យគិតទៅខាងនឹងវិញអានោះពាក់ព័ន្ធទៅនឹងចម្ងាយណាចម្ងាយយើងនិយាយឲ្យខ្លីគឺអ៊ីស្លាមកូរ៉ានអត់បានកំណត់ក្នុងហាឌីសបានកំណត់10គីឡូ80គីឡូ81គីឡូទេអញ្ចឹងវាតែតែមានអ៊ីជីហាត់អូឡាម៉ានៅក្នុងមតហាថាទៅហើយមកវិញអត់តនេះយប់ដេកផ្លូវអានឹងបានហៅថាមសាភិតក្នុងមតហាឆោអ៊ី80គីឡូជាងហៅថាមសាភិតចម្ងាយ80គីឡូជាងណា អញ្ចឹងដល់ឡែកសេរ៉េម៉ោះឡោះគាត់បានជ្រើសរើសកោលមួយគឺស្របទៅនឹងកោលសេកអ៊ុលស្លាមដែលថាអត់កំណត់ទេកាលណាអត់កំណត់មើលយើងទៅថាតើដំណើររបស់យើងចម្ងាយប៉ុណ្ណឹងយើងចាត់ទុកថាជាម្សាភិរហើយនៅអ្នកដំណើរឆ្ងាយហើយនៅបើចាត់ទុកហើយយើងស្រ័យបុះទៅយើងសបាយអង្គសពទៅហើយអាការកំណត់ដែលច្បាស់លាស់ប្រមាណគីឡូប្រមាណគីឡូហ្នឹងគឺវាអត់អាចទៅរួចទេណាឧទាហរណ៍ឧទាហរណ៍ថា80គីឡូម្សាភិរអញ្ចឹងបើសិនជា99គីឡូខ្វះ1គីឡូទៀតណា ខ្វះ1គីឡូទៀតមើលគ្នាឃើញចឹងអ្នកនៅខាងនោះមើលឃើញអ្នកនៅឆ្ងាយយើងយើងហ្នឹងគេគេស្រ័យបួសគេញ៉ាំកសោដល់យើងនេះស្រ័យអត់បានណាខុសនេះខ្វះ1គីឡូចឹងការកំណត់ហ្នឹងគឺបញ្ហាចឹងហើយបានជាយើងត្រវល់ត្រឡប់ធ្វើត្រឡប់ទៅរកអ៊ុរណាទំនៀមទម្លាប់របស់យើង ដែលយើងគិតថាសម័យបច្ចុប្បន្នពេលណាដែលហៅថាធ្វើដំណើរភាសាជាតិចឹងទៅអឺពាក់ព័ន្ធទៅនឹងពេលវេលាពេលវេលាធ្វើដំណើរភាសាជាតិតើដាច់នៅពេលណា យើងធ្វើដំណើរម្សាភារហូបកុំម្សាភារអាចស្រ័យបុះបានអាចសបាយហាងកសតអាចសបាយហាងយមុកតើមានរយៈពេលប្រមាណនៅពេលដែលយើងធ្វើដំណើរម្សាភារដល់រយៈចម្ងាយដែលយើងគិតថាជាអឺជាការធ្វើដំណើរម្សាភារផ្លូវឆ្ងាយហើយតើវានៅបន្តហូបកុំស្រ័យបុះបានហូបកុំយមុកនិងកសតសាឡាត់បានរហូតដល់ពេលណារហូតដល់ប្រមាណថ្ងៃនេះគឺជាមសាឡារូបភាពមសាឡាមួយទៀតណារូបភាពមសាឡាមួយទៀត ចឹងមសាឡានេះមសាឡានេះផងដែរក៏មានការខុសគ្នាដែរណាមុខតាលីហ្វពីហាដូចជា مثلا انسان مسافر جلس في مكه للعمره اربعه ايام والاخر 10 ايام والاخر 20 والاخر كل شهر والاخر جلس يومين ومشى فمتى ينقطع الحكم السفر ويقال لهذا المقيم عليك ان تصوم وعليك ان تتم ក៏បានលើកឡើងថាឧទាហរណ៍ថា បុគ្គលដែលធ្វើដំណើរទៅមកកាសដើម្បីអ៊ុំរ៉ោះអ្នកខ្លះនៅ3ថ្ងៃអ្នកខ្លះនៅមួយអាទិត្យអ្នកខ្លះនៅ10ថ្ងៃអ្នកខ្លះនៅ20ថ្ងៃអ្នកខ្លះទៅនៅមួយខែចឹងទៅអ្នកខ្លះនៅ2ថ្ងៃក៏ត្រឡប់មកវិញណាអញ្ចឹងយើងសួរថាតើពេលណាដែលផុតពេលវេលាមិនសារភាពបានផុតពេលវេលាម្យ៉ាងក៏សត់បានហើយចាត់ទុកថាជាអ្នកមកគីមជាអ្នកនៅស្រុកធម្មតាហើយដែលផុតពេលដែលអាចស្រ័យបុះបានផុតពេលដែលអាចញ៉ាំកសត់បានហ្នឹងអញ្ចឹង អៃដនមីមខ្តឡាហ្វីហ៊ីលអ៊ុឡាម៉ាគឺមសាឡានេះផងដែរក៏ជាមសាឡាដែលអ៊ុឡាម៉ាយល់ឃើញខុសគ្នាផងដែរណាអ៊ីម៉ាមណាវ៉ាវីរ៉ាហ៊ីមហ៊ុលឡោះបានលើកឡើងនៅក្នុងគីតាបអ៊ុលម៉ាជ្មូអានមុខតឡាហ្វូអាឡាណាហវ20កោលានអូអខ្សរគឺមានទស្សនៈយល់ឃើញខុសៗគ្នារហូតដល់ទៅ20ទស្សនៈឯនោះ20កោលឯនោះណាប្រហែលថ្ងៃប្រហែលថ្ងៃខុសគ្នារហូតដល់20កោលចឹងឃើញថាច្រើនណាស់ នៅក្នុងមសាឡាតែមួយមានទស្សនៈរហូតដល់20កោលឯនោះយ៉ាចឹងទេ لأنه لا يوجد دليل صريح صحيح يفصل بين الناس ដោយសារបានច្រើនកោលហ្នឹងដែរដោយសារតែអត់មាន dalil បញ្ជាក់កំណត់ដាច់ខាតណាមួយ ដែលយើងយកតាមបានណាអញ្ចឹងហេតុអញ្ចឹងទេធ្វើឲ្យមនុស្សម្នាឬក៏អ៊ូឡាម៉ាយល់ឃើញទៅតាមកោល រៀនខ្លួនតាមទស្សនៈរៀនខ្លួនដែលត្រឡប់ទៅរកអូសូលណាអញ្ចឹងយើងត្រឡប់ទៅរកអសលដើមរបស់វាគឺយើងនិយាយថាឡាយូយ៉ាត់ហ្វីលគីតាប៊ីហ្វីគីតាប៊ីឡាហ៊ីវ៉ាឡាស៊ុនណាទីរ៉ាស៊ូលីឡាហ៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំ أن من أن من نوى إقامة كذا وكذا انقطع حكم السفر في حقه ولزمه ما يلزم المقيم ចឹងអសាលដើមគឺយើងត្រឡប់ទៅរកអល់កុរអាននិងស៊ុនណា អត់មានបញ្ជាក់ក្នុងអល់កុរអានហើយនិងសុណាហ៍នប៊ីសល្លោះអាឡៃហ៊ីវសាឡាមទេដែលថាអ្នកណាហើយនៀតនៅប្រហែលថ្ងៃនៅ10ថ្ងៃឬក៏នៅមួយអាទិត្យហ្នឹងគឺផត់ឬក៏អស់អស់ហុកុំសាសាហ្វីរ៉ៃបាត់បង់ហុកុំសាហ្វីរ៉ៃអញ្ចឹងចាំបាច់ទៅធ្វើដូចអ្នកនៅកន្លែងចឹងដែរអត់មានចឹងទេក៏ប៉ុន្តែអ្វីដែលយើងមាននៅក្នុងកូរ៉ានវាហិអ៊ីស្លាប់ គឺជានិយាយលក្ខណៈមុតស្លុកនិយាយលក្ខណៈយើងនិយាយថាទូទៅតែម្ដងអត់តែធ្វើដំណើរគឺជារួមហើយ នៅក្នុងសុណាននប៊ីសល្លោះអាឡៃសាឡាមក៏អញ្ចឹងដែរអត់មាន ការបែងចែកទេអញ្ចឹងនៅក្នុងកូរ៉ានណាក្នុងកូរ៉ានបានបញ្ជាក់ថាម៉េច فإذا وإذا ضربتم في الأرض وليس عليكم جناح أن تقصروا من الصلاة ប្រសិនបើអ្នកធ្វើដំណើរនៅលើផែនដី គឺអត់មានបញ្ហាទេឲ្យកសត់សម្បាយ៉ាងសម្បាយ៉ាងបង្រួមបង្រួមអញ្ចឹងអត់មានលើកលែងថាលើកលែងតែប៉ុណ្ណេះ លើកឡើងតែឬក៏បញ្ជាក់ថាប្រហែលថ្ងៃ4ថ្ងៃឬក៏លើស9ថ្ងៃអត់បានអត់មានបញ្ជាក់ទេគឺដរាបណាយើងនៅតែធ្វើដំណើរគឺយើងនៅតែកសត់សម្បះយ៉ាងអានេះគឺជាកលនៅក្នុងនេះគឺជាការចង្អុលបង្ហាញនៅក្នុងអាយ៉ាត់អល់កុរអានអល់ឡោះស៊ុបហានតាឡាបានមានបន្ទូលថាអាលីមអានសាយគូនមីនគុមមរដវអាខារូនយ៉ាឌរីបូនហ្វិលអរឌយ៉ាបតហ្គូនមីនហ្វ ض លិលឡាហ៍ وآخرون يقاتلون في سبيل الله អញ្ចឹងអល់ឡោះស្មតាឡាដឹងមានអ្នកដែលឈឺមានអ្នកផ្សេងទៀតធ្វើដំណើរនៅលើផែនដីដើម្បីស្វែងរករិស្គីរបស់អល់ឡោះស្មតាឡាណាយ៉ាដរីបូណាវ៉ាខារូណាយ៉ាដរីបូណាហ្វិលអរឌយ៉ាបតាហ្គូណាមីនហ្វាដលឡាមានអ្នកផ្សេងទៀតគឺធ្វើដំណើរសាភិតធ្វើដំណើរលើផែនដីដើម្បីយ៉ាបតាហ្គូណាមីនហ្វាដលឡាស្វែងរករិស្គីអល់ឡោះស្មតាឡា វ៉ាខារូនយូកតលូនហ្វីសាប៊ីលឡាហើយផ្សេងអ្នកផ្សេងទៀតគឺអឺអីគេធ្វើសង្គ្រាមនៅក្នុងសាប៊ីលឡាចឹងទេអឺយដរីបូណាហ្វីលអរឌយ៉ាប់តាបូណាមិនហ្វាដលឡានេះគឺ អ្នកដែលស្វែងរករិស្គីលៀបសក្ការៈរបស់អល់ឡោះសុបហានតាឡានោះគឺសម្រាប់ទៅលើអ្នកជំនួញហើយអ្នកជំនួញយើងនឹងស្រាប់ហើយនៅក្នុងអាយ៉ាតដែលបានលើកឡើងអ្នកជំនួញអ្នកជំនួញចេញទៅមិនមែនថា មួយថ្ងៃពីរថ្ងៃទេឬក៏តិចជាង4ចំនួន3ថ្ងៃឬក៏តិចជាង4ថ្ងៃនោះទេអ្នកចំនួនធម្មតាជួនកាលមួយអាទិត្យជួនកាលមួយខែធម្មតាយើងដឹងនៅសម័យអ្នកចំនួនសម័យបុរាណទៀតសម័យដើមទៀតធ្វើដំណើររស័តអូតណាដឹកជំនាញអញ្ចឹងអាចធ្វើដំណើរកន្លះខែអាចមួយខែអាចមួយអាទិត្យជួនកាលថាអូអានឹងទំនិញនេះអត់ទាន់មកដល់ទេចាំពីរថ្ងៃទៀតបានមកដល់ក៏នៅចាំអញ្ចឹងទៀតអញ្ចឹងនេះគឺជា ការធ្វើដំណើរនៅលើផែនដីដែលអល់ឡោះសុបតាឡាអនុញ្ញាតឲ្យឲ្យកសបរបស់យ៉ាងហើយចូលដំណងសង្គមស្រ័យបុះបានដែរអញ្ចឹងបញ្ហាគឺថាអឺដរាបណានៅតែធ្វើដំណើរគឺនៅតែអាចកសត់បាន ហើយអត់មាន ពាក់ព័ន្ធនឹងការកំណត់ទេក្នុងកូរ៉ានណាពាក់ព័ន្ធផងដែរតកតងទៅនឹងសុនណះនប៊ីសល្លោះអាឡៃសាឡាម النبي صلى الله عليه وسلم أقام النبي صلى الله عليه وسلم في تبوك 20 يوما يصلي ركعتين ដូចបានបញ្ជាក់នៅក្នុងសុណានអលបៃហាគីគឺបញ្ជាក់ថានប៊ីសល្លោះអាឡៃសាឡាំស្ថិតនៅតំបន់តាបូក20ថ្ងៃហើយគាត់សម្បាយ៉ាងតែ2ពីរកាត់20ថ្ងៃឃើញទេអអាមលហ្វាត់ទីសាអាសារយូម៉ាននប៊ីសល្លោះអាឡៃសាឡាំនៅមកកាថ្ងៃដែលបើកបើកផាត់បើកមកកាដែលយើងកំពុងនិយាយក្នុងអាឌីសហ្នឹងគឺ19ថ្ងៃយូសលីរកអាតៃនេះវអហ្វ ឲ្យគាត់ហើយគាត់សម្បាយ៉ាងពីររកអាតហើយគាត់ស្រ័យបួសទៀតណាបើកមកកាសអឺនៅក្នុងហាជីវីដា10ថ្ងៃដូចនៅក្នុងហាឌីសប៊ូខារីយ៉ាដូចតែគេសួរអានថាកំកំ قمتم بمكة عام حجة الوداع នៅក្នុងឆ្នាំអាម حجة الوداع ហ្នឹងអ្នកទាំងអស់គ្នានៅមកកាសប្រហែលថ្ងៃកលកុំណា10យើងនៅ10ថ្ងៃនៅក្នុងហាឌីសរីវ៉ាត់អ៊ីម៉ាមប៊ូខារីណា អញ្ចឹងគឺទាំងអស់ហ្នឹងគឺសត្វតែបង្ហាញឃើញថានប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំធ្វើដំណើរហើយនៅស្នាក់នៅក្នុងការធ្វើដំណើររបស់គាត់ទៅកូសវតាបូកទៅតាបូកទៅមក្កាហ្វាធុមក្កា ហើយនឹងហុជយ៉ាហុជយ៉ាទុលវីដាទៅធ្វើហាជីអញ្ចឹងសត្វតែច្រើនជាង4ថ្ងៃច្រើនជាង4ថ្ងៃ10ថ្ងៃ19ថ្ងៃណា20ថ្ងៃអញ្ចឹងនប៊ីសល្លោះអាឡៃសាឡាំនៅតែបន្តសម្បាយ៉ាងកសរកសរអញ្ចឹង បើវាបញ្ហាត្រង់ថាមានកលអ៊ុលម៉ាមួយចំនួនផងដែរក៏បាន លើកឡើងថា ការធ្វើដំណើរហ្នឹងត្រឹមតែ4ថ្ងៃទេកាលណាលើសពី4ថ្ងៃគឺអត់អាចកសត់បានទេអត់អាចគេបាត់គេឈប់ហៅអ្នកម្សិលភារហើយបើនថាទៅម្ល៉េះយ៉ាងធម្មតាវិញទៅបួសវាយប់បួសវិញអញ្ចឹងណាអញ្ចឹងនៅពេលដែលគេថាគាត់ក៏បានបញ្ជាក់ផងដែរថានៅពេលដែលកំណត់ថា4ថ្ងៃអញ្ចឹងមានដលីលណាអញ្ចឹងដលីលរបស់គេគឺ អឺនប៊ីសល្លោះអាឡៃសាឡាំទៅមកកាសក្នុងហុជតុលវីដាហ្នឹងអឺជាដំណើរចុងក្រោយរបស់នប៊ីសល្លោះអាឡៃសាឡាំគឺនប៊ីទៅសម្បះសាបរហពីលយមរ៉ាប៊ីទៅដល់ក្នុងថ្ងៃទី4នៅថ្ងៃអាទិត្យវមកថាកបលខូរូជអ៊ីលមីណា4អាយ៉ាមមកសិរសាឡាហើយគាត់នៅមកកាសហ្នឹងមុននឹងចេញទៅមីណា3ថ្ងៃគឺគាត់ក៏សតសម្បះយ៉ាងអញ្ចឹងកន្លែងនេះគឺ ក៏ត្រឡប់មកកាសណាអឺមុននឹងចេញទៅមីណានោះ4ថ្ងៃនៅមកកាសអញ្ចឹងមានថា4ថ្ងៃអញ្ចឹងហើយគេយកដលីលឡើងហ្នឹងថាកាលបើ4ថ្ងៃគឺអាចកសតអីបានលើសពី4ថ្ងៃគឺឈប់កសតបានហើយណាលើសពី4ថ្ងៃចាត់ទុកជាអ្នកមុគីមធម្មតាហើយបួសក៏ឈប់ស្រាយបានដែរអញ្ចឹងនេះគឺជាការលើកឡើងមួយដែរណាគឺជាការលើកឡើងមួយដែរក៏ប៉ុន្តែយើងឃើញថាដាលីនេះគឺ គឺសំអាងឬក៏ជាការអះអាងទៅលើអ្វីដែលយើងបានលើកឡើងបាញ់មិញត្រឹមត្រូវជាងណាដូចគាត់សាអញ្ចឹងអឺពីព្រោះនប៊ីសល្លោះអាឡៃវសាឡាំដឹងអ្នកខ្លះទៅមកកាំងមុនថ្ងៃទី4ដល់មុនថ្ងៃទី4នប៊ីទៅដល់ថ្ងៃទី4 5 6 7 8គាត់ចេញពីមកកាំងថ្ងៃតរវីយ៉ាឃើញទេតាមបញ្ជាក់ក្នុងហាឌីសរីវយ៉ាត់ហ្នឹង ចឹងទេមានសាវត្តទៅដល់មុនថ្ងៃទី4អ្នកខ្លះទៅដល់ថ្ងៃទី3អ្នកខ្លះថ្ងៃទី2អ្នកខ្លះទៅថ្ងៃអឺមុនថ្ងៃនោះទៀតចឹងនប៊ីដឹងក៏ប៉ុន្តែនប៊ីសល្លោះអាឡៃសាឡាមអត់បានប្រកាសទេថាអ្នកណាឲ្យមកមុនថ្ងៃទី4លើស4ថ្ងៃអត់អាចកសត់បានអត់អីបានណានប៊ីអត់មានប្រកាសអញ្ចឹងទេអាហ្នឹងកណៃទី1កណៃទី2 هل معنى إقامة أربع أيام قبل أن يخرج إلى منى أنه لما خرج إلى منى سافر តើ ន័យដែលថាណាប៊ីនៅ4ថ្ងៃមុននឹងចេញទៅមីណាហើយនៅពេលបន្ទាប់ពី4ថ្ងៃគាត់ធ្វើដំណើរទៅមីណាចាត់ទុកថាគាត់សោភាពទៀតឬក៏អត់ណាឬក៏នៅមកកាសដដែលតាមពិតគឺហុកុំនៅដដែលទេណានៅដដែលទេគាត់ត្រូវនៅមកកាសរហូតដល់តវ៉ាហ្វសៃអីចឹងទៅទៅអញ្ចឹងបន្តមកទៀតនៅកូស្វាតាបូកណានៅកូស្វាតាបូក ដែលយើងបានលើកឡើងនោះប្រកលូលំយ៉ានវិអ៊ីកម4យ៉ាមអត់មានបានលាត3 4ថ្ងៃទេពីព្រោះកស្វាយើងដឹងហើយនប៊ីទៅកស្វាទៅតាប៊ូកនោះ20ថ្ងៃហ្នឹង មិនមែនមានន័យថាលាតទៅ4ថ្ងៃត្រឡប់មកវិញហើយបើថាអត់ដឹងច្បាស់ពេលវេលាអាចនៅបន្តស្អែកត្រឡប់មកវិញស្អែកនឹងត្រឡប់មកវិញឲ្យនឹងត្រឡប់មកវិញអាចអញ្ចឹងបានទេពីព្រោះសង្គ្រាមយើងដឹងហើយការធ្វើសង្គ្រាមមិនមែនចាប់ត្រឹម4ថ្ងៃកំណត់4ថ្ងៃចប់ទេចង់ដឹងទៅពេលណាណាអញ្ចឹងគាត់ដឹង ថាតោនឹងអាចច្រើនជា4ថ្ងៃរួចទៅហើយអ្វីដែល Sheikh រ៉ៃម៉ូឡោះក៏បានលើកឡើងអញ្ចឹងណាតោនឹងអាចដឹងថាច្រើនជា4ថ្ងៃរួចទៅហើយអញ្ចឹងទេ មានន័យថាការកំណត់លើសពី4ថ្ងៃហ្នឹងមិនត្រឹមត្រូវទេយ៉ារ៉ូសូលផាត់ក៏អញ្ចឹង19 19ថ្ងៃអញ្ចឹងអាចទេដែលនៅពីថាតោត្រឹមតែ4ថ្ងៃត្រឡប់មកវិញអាចទេគឺមិនអាចទេ ចឹងណាវីពិតជាដឹងថាដឹងច្បាស់ថាតោនឹងលើសពី4ថ្ងៃហើយគាត់នៅតែកសត់ណាចឹងទេនេះគឺជាការលើកឡើងរបស់សេះរបស់អល់ឡោះហើយសំខាន់គឺ وهذا هو الذي أراه وأعتقد أنه بما تبين لي لا يجوز لي عدول عنه គាត់ថានេះហើយគឺជាអ្វីដែលគាត់យល់ឃើញថាអឺគាត់ ណាអ្វីដែលគាត់យល់ឃើញអ្វីដែលគាត់ជឿជាក់ណាពេលដែលច្បាស់លាស់សម្រាប់គាត់ហើយនោះគឺ لا يجوز لي العدول عنه من من حرس មិនអាចគាត់ងាកចេញពីនឹងបានទេបើន័យថាគាត់នៅតែប្រកាន់នៅទស្សនៈដែលថាដរាបណាធ្វើដំណើរណាដរាបណានៅតែធ្វើដំណើរនៅតែកសត់នៅតែស្រ័យបួសអញ្ចឹង والإنسان سيحاسب على ما فهم من النصوص ហើយមនុស្សហ្នឹង គឺអល់ឡោះតាឡានឹងនឹងផ្ដល់ឲ្យកាត់ក្តីឲ្យទៅតាមអ្វីដែលគេយល់អំពី nas nas dalil dalil នឹងអញ្ចឹងគាត់បានបញ្ជាក់ថាសាឡាហ្វសាលេសាឡាពីមុនគឺបានអនុវត្តយ៉ាងដូចនេះទី1រ៉ាស៊ូលឡោះវឡាមយូហាឌីតណារ៉ាស៊ូលឡោះសល្លោះអាឡៃវសាឡាមទី1គឺរ៉ាស៊ូលឡោះផ្ទាល់បានអនុវត្តហើយវឡាមយូហាឌីតរ៉ាស៊ូលឡោះអត់បានកំណត់ទេពេលវេលាហើយរយៈចម្ងាយទាំងពេលវេលាទាំងរយៈចម្ងាយនៃការធ្វើដំណើរគឺរ៉ាស៊ូលឡោះអត់បានកំណត់ទេ لو حدد لوجب علينا أن نقول به បើសិនជារ៉ាស៊ូលឡោះកំណត់វ៉ាយិបយើងទៅតាមអ្វីដែលរ៉ាស៊ូលឡោះកំណត់អញ្ចឹងបើរ៉ាស៊ូលអត់កំណត់ទេ وكيف نضيق على عباد الله ما وسعه الله ចុះយើងធ្វើម៉េចទៅត្បិតត្បៀតនៅអ្វីដែលអល់តាឡាបើកទូលាយហើយយើងទៅត្បិតត្បៀតសម្រាប់ខ្ញុំរបស់អល់តាឡាទៅវិញបើអល់តាឡាមិនកំណត់ ចម្ងាយបណ្ឌិតបណ្ឌិតផងហេតុអីយើងត្រូវកំណត់កំណត់ថាចម្ងាយទាល់តែបណ្ឌិតបានហៅភាសាវៀតរយៈពេលត្រឹមតែបណ្ឌិតទេអាចត្រឹមតែ4ថ្ងៃទេអាចភាសាវៀតបានលើប៉ុណ្ណឹងគឺមិនអាចភាសាវៀតក៏មិនអាចបានហេតុអីក៏យើងកំណត់បានហេតុអីក៏យើងអឺបាត់ទៀតទៅចំពោះអ្វីដែលអល់តាឡាបើកទូលាយនេះគឺជាអ្វីដែលសេះសៃមានរ៉ៃម៉ុលឡោះបានលើកឡើងហើយចំណុចទី2ទៀតអ៊ីបនុអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូម៉ា អ៊ីបនុអ៊ុមារហ្នឹងគឺល្បីគាត់ខាងអ៊ីហ្ទីរ៉ាសអ៊ីហ្ទីយ៉ាតមានន័យថាអ្នកដែលការពារណាគាត់អត់បន្ថយឋាននេះត្បិតមានរឹតបន្តឹងខ្លាំងបំផុតគឺអ៊ីបនុអ៊ុមារហ្នឹងហើយហើយអ៊ីបនុអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូធ្វើម៉េចអឺគាត់នៅតំបន់អេដរិបយ៉ាន6ខែ6ខែហ្នឹងកសត់សម្បោះយ៉ាងដោយសារតែជាប់តកក ចឹងចោតតកហ្នឹងគឺក៏យើងអាចនិយាយបានថា4ថ្ងៃលាយចាំតោបានដែរគឺនៅរហូតដល់6ខែគាត់ក៏សត់រហូតណាចឹងនេះអ្វីដែលអ៊ីប្នូម៉ារ៉ាឌីយ៉ាឡោះអានហ៊ូបានអនុវត្តតល وشيخ الإسلام يقول بهذا ابن القيم يقول بهذا وأئمة الدعوة بعضهم يصله بهذا ويجوزه وشيخنا عبد الرحمن السعدي يقول كذلك يقول بهذا ចឹងគាត់ក៏បានលើកឡើងពីទស្សនៈ شيخ الإسلام ابن تيمية ក៏បាននិយាយយ៉ាងដូចនេះ អ៊ីមនុកយីមក៏បាននិយាយដូច្នេះបងអ៊ីម៉ាស់អ៊ីម៉ាស់មួយចំនួនទៀតក៏បានបញ្ជាក់យ៉ាងច្បាស់ច្បាស់យ៉ាងដូច្នេះហើយសេខអត់រ៉ាម៉ានសាឌីគ្រូរបស់គាត់ក៏បានបញ្ជាក់យ៉ាងដូច្នេះចឹងទេនេះគឺជាអ្វីដែលគាត់លើកឡើងណាគឺជាអ្វីដែលគាត់លើកឡើងដែលចម្ងាយឬក៏រយៈចម្ងាយនៃការធ្វើដំណើរសាភិរអត់កំណត់វាអាស្រ័យទៅលើអាដិតរបស់យើងទី1ទី2រយៈពេល ដែលមសាភិតរយៈពេលប្រហែលថ្ងៃប្រហែលថ្ងៃកុំស្រ័យបួសឬក៏កសត់សម្បាយ៉ាងបានដូចគ្នាហ្នឹងណាអត់កំណត់ដែរដរាបណាយើងនៅធ្វើដំណើរយើងនៅតែជាអ្នកមានឈ្មោះមសាភិតអញ្ចឹងគាត់អាចបានកំណត់ទេអញ្ចឹងវាពឹងផ្អែកទៅលើអរទាំងស្រុងមានថាដរាបណានៅយើងធ្វើដំណើរយើងចេះតែកសត់ទៅយើងអាស្រ័យបុបានហើយដរាបណាយើងឲ្យឈ្មោះយើងថាជាអ្នកមសាភិតរយៈពេលចម្ងាយដែលយើងធ្វើដំណើរមសាភិតហ្នឹងគឺយើងអាចកសត់បានគឺយើងអាច ស្រ័យបុសបានហើយចានេះគឺតាមអ្វីដែលអឺនេះគឺតាមអ្វីដែលគាត់បានបញ្ជាក់អឺចុងក្រោយនេះចាអញ្ចឹងមសាឡានេះសង្ឃឹមថាបងប្អូនយើងនឹងយល់ហើយតក់តក់យើងនឹងក៏យល់បានផងដែរចាសូមពេលមួយ flat ចាអញ្ចឹងយើងបន្តទៀតនៅក្នុងចំណុចមួយទៀតពាក់ព័ន្ធនឹងហាឌីសនេះគឺអាចបញ្ជាក់ឲ្យឃើញថាណាប៊ីសល្លោះអាឡៃហ៊ីសឡាមអ៊ីដាកានអ៊ីនសានមិនតន់ដល់មួយចំណុចទៀតបញ្ជាក់ថាអ៊ីដាកានអ៊ីដាកានលីលអ៊ីនសានអ៊ីម៉ាម៉ា وكان متبوعا في الناس ينبغي ان يراعي احوال الناس មនុស្សនៅពេលណាដែលខ្លាចទៅជាអ្នកដឹកនាំ បើសិនជាខ្លាយទៅជាអ្នកដឹកនាំហើយមានអ្នកតាមចាំមើលអញ្ចឹងចាំបាច់ទៅតែអឺមើលសក់ទុកអ្នកដែលក្រោមអវ៉ារបស់ខ្លួនជាស្ដែងដោយនប៊ីសល្លោះអាឡៃសាឡាមអញ្ចឹងពេលធ្វើដំណើរអញ្ចឹងគេ ចាំទៅតាមរ៉ាស៊ូលឡោះទេរ៉ាស៊ូលឡោះធ្វើម៉េចគេធ្វើអញ្ចឹងសាបាត់ធ្វើអញ្ចឹងរ៉ាស៊ូលឡោះបួសសាបាត់បួសដែរអញ្ចឹងដល់ពេលដែលមានទទួលដំណឹងមកថាសាបាត់ហ្នឹងកំពុងតែពិបាកក្នុងការបួសហ្នឹងអញ្ចឹងគាត់ យកចិត្តទុកដាក់អនុគ្រោះទៅលើសាវ័តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់សាវ័តអញ្ចឹងគាត់ស្រ័យបួសដើម្បីឲ្យសាវ័តបានស្រ័យបួសតាមគាត់អញ្ចឹងមសាឡាផ្សេងទៀតផ្សេងផ្សេងទៀតក៏ដោយណាសំបីតែពាក់ព័ន្ធទៅនឹងការសាឡាតក៏ដោយដែលរសុលឡោះផ្ដាំអ្នកដែលធ្វើអ៊ីម៉ាមហ្នឹងឲ្យមើលអ្នកនៅពីក្រោយដែលម៉ាក់មុំហ្នឹងណាកុំវែងពេកដោយសារតែមានអ្នកខ្លះប្រញាប់មានអ្នកខ្លះមានទុកធុរៈអញ្ចឹងទៅអញ្ចឹងមើល អ្នកដែលតាមខ្លួនអញ្ចឹងកិច្ចការផ្សេងទៀតចឹងដែរដរាបណាយើងជាអ្នកទំនំយើងទៅមើលអ្នកដែលទៅតាមយើងហ្នឹងមាន ទុកលំបាកអីយើងទៅស្រួលបត់បែនទៅតាមនឹងអ្វីដែលអាចធ្វើទៅបានស្របទៅតាមអង្គតាបហើយនឹងសុនណានប៊ីសល្លោះអាឡៃសាឡាំដូចជារ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាំជាស្ដែងគាត់ចូលចិត្តស្មោះអ៊ីសានៅពេលយប់ជ្រៅប៉ុន្តែដោយសារតែមានមសកកោះ មានការលំបាកដល់សាហាបាត់ងុយដេកនៅចាំយូរអញ្ចឹងទៅហើយមនុស្សជុំគ្នាហើយនៅអវ៉ាល់មកទូអញ្ចឹងគាត់សុខចិត្តសម្បោះយ៉ាងមកទូមានន័យថាបោះបង់ចោលអាហ្វដលហ្នឹងមករកភាពអាហ្វដលទៅមកផ្ទូលវិញបោះបង់ចោលអាហ្វដលជាងអញ្ចឹងរ៉ូសុលឡោះគាត់អាហ្វដលគាត់បួសប៉ុន្តែគាត់សុខចិត្តស្រាយវិញអញ្ចឹងនេះគឺសម្រាប់អ្នកដឹកនាំអ្នកដែលមានភារកិច្ចដឹកនាំគឺយើងត្រូវមើលកលៈទេសៈ សម្រាប់អ៊ុម៉ាត់ប្រជាជនរបស់យើងអឺនប៊ីសល្លោះអាឡៃហ៊ីវសាឡាំឡាយ៉ាអាឡាមុលហ្គៃលមុតឡាកនប៊ីសល្លោះអាឡៃហ៊ីវសាឡាំអត់ដឹងពីអាកំបាំងតលសោះទាំងស្រុងតែម្ដងចឹងទេនប៊ីអត់ដឹងថាសាហាបាត់នឹងពិបាកអីយ៉ាងម៉េចទេ ព្រោះគាត់តាមមើលគាត់នប៊ីសល្លោះអាឡៃហ៊ីវសាឡាំមើលជាក់ស្ដែងគឺការបួសនឹងអត់មានបញ្ហាដល់គាត់ទេពីព្រោះក្នុងហាឌីសដែលយើងបានលើកឡើងហើយ អ៊ីននីអ៊ូប៊ីទូអ៊ីនដារ៉ាប៊ីយុតអ៊ីមូនីវ៉ាយស្គីនីនៅពេលដែលគាត់ដេកអល់ឡោះតាឡាឲ្យអាហារផ្ដល់ទឹកផឹកឲ្យគាត់អញ្ចឹងមានន័យថាហាឌីសនេះគឺយើងបានបកស្រាយពីខាងដើមហើយដែលចង់បញ្ជាក់ថារ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមអល់ឡោះតាឡាឲ្យអារម្មណ៍គាត់មួយណាឲ្យលក្ខណៈពិសេសគាត់មួយគឺអត់ស្រេកឃ្លានទេពេលគាត់បួសចឹងទេអាចគាត់ដឹងថាធ្វើដំណើរគាត់មានអារម្មណ៍ហេវហត់អីទេអត់មានអារម្មណ៍ស្រេកឃ្លានអីទេតែសោះបាត់មិនដូច្នោះទេអញ្ចឹងពួកគាត់មានការលំបាកអញ្ចឹងគាត់អត់ដឹង ចឹងកន្លែងនោះវាបញ្ជាក់ថានប៊ីសល្លោះអាឡៃសាឡាមអត់ដឹងពីរឿងអាកំបាំងអីទេរឿងដែលអាកំបាំងអត់ដឹងទេរហូតមិនគេប្រាប់គាត់ទៅគាត់ដឹងហើយគាត់ស្រ័យបួសដើម្បីឲ្យពួកគេស្រ័យបួសបានដូចគ្នាហើយមានរឿងច្រើនណាស់ដែលសំបីក្នុងអាយ៉ាត់កូរ៉ានក៏អល់ឡោះតាឡាបានលើកឡើងមកដែរវ៉ាឡាអាឡាមុលហ្គៃបវ៉ាឡាអាកូលឡាគុំអ៊ីននីម៉ាឡាក់បញ្ជាក់ថាខ្ញុំមិនមែនដឹងពីរឿងអាកំបាំងទេហើយក៏ខ្ញុំមិនបាន និយាយប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំជាម្លាយកាត់ដែរនប៊ីមិនមែនជាម្លាយកាត់នប៊ីក៏មិនមែនជាអ្នកដឹងរឿងអាកម្បាំងទេនេះគឺជាអ្វីដែលអល់ឡោះតាឡាបញ្ជាក់ក្នុងអល់កុរអានហើយអប៊ីហរ៉ៃរ៉ាថ្ងៃមួយគាត់នៅជាមួយនប៊ីសល្លោះអាឡៃសាឡាមដើរនៅតាមផ្សារនៅម៉ាឌីណាអឺហើយគាត់ក៏ត្រឡប់ទៅវិញទៅងូតទឹករ៉ូសុលឡោះបាត់ពេលដែលមកវិញរ៉ូសុលឡោះសួរថាអីណាគុនតាយ៉ាអប៊ីហរ៉ៃរ៉ាអ្នកតាណាមិញអប៊ីហរ៉ៃរ៉ាមិញអ្នកឯងតាណាអប៊ីហរ៉ៃក៏ឆ្លើយថាគុនទូយូនបាន فكرهت أن أجالسك អនុយាលីសាកាអាឡាហ្គៃរតាហារ៉ាមិញនេះខ្ញុំមានយនុបហើយខ្ញុំមិនចង់នៅជាមួយរ៉ាសូលឡោះខណៈពេលដែលខ្ញុំមានយនុបនោះទេអត់ស្អាតបាននោះទេអញ្ចឹងកន្លែងនេះគឺបញ្ជាក់ថានប៊ីសល្លោះអាឡៃសាឡាមអត់ដឹងទេយ៉ានប៊ីអត់ដឹងពីអាកំបាំងនោះទេណានប៊ីសល្លោះអាឡៃសាឡាមក៏អត់ដឹងដែរនៅពេលដែលស្ត្រីដែលមើលថែមស្យិតស្លាប់ពេលយប់ពួកសាហាបក៏បានដាក់ដៃទាំងយប់នប៊ីសល្លោះអាឡៃសាឡាមក៏សួររក ចឹងដោយសារតែគាត់អត់ដឹងអញ្ចឹងជាច្រើនណាស់ហេតុផលច្រើនណាស់ដែលបញ្ជាក់ថានប៊ីសល្លោះអាឡៃហ៊ីវសាឡាំអត់ដឹងពីរឿងអាកំបាំងទេអញ្ចឹងសំបីយើងចំណុចនេះគឺយើងត្រូវដឹងថាសំបីតែនប៊ីសល្លោះអាឡៃហ៊ីវសាឡាំរឿងអាកំបាំងនៅលើលោកគឺគាត់អត់បានដឹងទេអ៊ីឡាមនិរតដាមិនរ៉ាស៊ូលលើកឡើងតែអល់ឡោះសុបហានតាឡាបានប្រាប់ក្នុងក្នុងអល់កុរអានថាម៉េចអាលមុលហ្គៃបិហ្វឡាយុឌហ៊ីរអាឡាហ្គៃបិហ៊ីអាហាដា إلا من ارتضى من رسول ចឹងមនុស្សលើលោកអត់មានអ្នកណាដឹងពីអាកំបាំងទេមានតែអល់ឡោះសុបហានវតាឡាតែម្នាក់គត់អល់ឡោះគឺជាអ្នកដឹងនៅអាកំបាំងហ្វាឡាយុស្ហ៊ីរូអាឡាហ្កៃប៊ីអាហាដាគ្មានអ្នកណាម្នាក់ដឹងពីអាកំបាំងឬក៏អល់ឡោះសុបតាឡាមិនអោយដឹងពីអាកំបាំងទាំងនោះទៅដល់អ្នកណាម្នាក់ម្នាក់ណាឡើយអ៊ីឡាមានីរតាដាមីររ៉ាស៊ូលលើកឡើងតែអ្នកណាដែលអល់ឡោះតាឡារីដអោយអនុញ្ញាតនៅក្នុងចំណោមអឺ អ្នកនាំសាររបស់ Allah Subhanahu wa ta'ala ចឹងកន្លែងនេះគឺចង់បញ្ជាក់ថាសូម្បីតែនប៊ីតលតាអល់ឡោះតាឡាឲ្យដឹងរឿងអីមួយបានគាត់ដឹងនប៊ីសល្លោះអាឡៃសាឡាមតលតាអល់ឡោះតាឡាឲ្យដឹងរឿងអីមួយបានគាត់ដឹងបើអល់ឡោះតាឡាមិនចង់ឲ្យនរណាម្នាក់ដឹងពីរឿងអាកបាំងគ្មាននរណាម្នាក់អាចដឹងបាននោះទេអញ្ចឹងយើងអាចយល់ច្បាស់ថាផ្សេងពីនប៊ីសល្លោះអាឡៃសាឡាមអ្នកក្រមាតណា ដូចមានអ្នកខ្លះនៅលើកឡើងប្រើ ilmu kashaf ilmu ហៅ ilmu kashaf ណាលើសូរសំឡេងឃ្លីបនិយាយ ilmu kashaf ដឹងទាំងអស់មើលធ្លុះអាដាប់កបួរណាតសោហ្វណាគេប្រើ ilmu តសោហ្វខ្លាចទៅជាវលីយឡោះខ្លាចទៅជាអ្នកដែលមានក្រមាត់បារមីណាមើលធ្លុះអាដាប់កបួរដឹងអំពីអីណាណាដឹងអំពីអាកំបាំង هذا كلام នេះគឺជាសម្ដីដែលនាំទៅ syirik សម្ដី shirik ហេតុអីភាពអស្ចារ្យការដឹងនៅប្រការអកំបាំងគឺមានតែអល់ឡោះសុបហានតាឡាតែមួយគត់វាជាលក្ខណៈរបស់អល់ឡោះសុបហានតាឡាហើយបើសិនជាមានអ្នកណាអះអាងថាដឹងរឿងអកំបាំងដែរដឹងថាប្រមុខតអានេះទៅការរចេះណាអានេះទៅការរចេះរឿងអកំបាំងដឹងដូចគ្នាដែរបានថាដឹងដោយអល់ឡោះតាឡាដែរអាហ្នឹងជាជារូបភាពនៃអំពើ shirik ណាជាអំពើ shirik ចឹងវាជាគ្រូវាជាអាគីដាការអ៊ីតិកាត់មួយដ៏គ្រោះថ្នាក់បំផុតណាយើងត្រូវដឹងថាក្រៅពីអល់ឡោះសុបហានវតាឡាគ្មាននរណាដឹងពីរឿងអាកំបាំងនោះទេគ្មាននរណាដឹងពីរឿងអាកំបាំងនោះទេអ្នកដែលតាំងខ្លួនថាដឹងពីរឿងអាកំបាំងនេះវេនទៅនេះវេនទៅនោះរឿងនៅអនាគតដឹងថានឹងកើតឡើងចាស់ចាស់ណាអ្នកនោះគឺកំពុងតែដដើមនៅសិទ្ធិអំណាចរបស់អល់ឡោះសុបហានវតាឡាហើយកំពុងតែធ្វើ អ្នកដែលយើងជឿយ៉ាងគេយ៉ាងដូចនេះកំពុងតែជ្រិកនឹងអល់ឡោះស៊ុបហានតាឡាដោយសារចាត់ទុក អ្នកដតីក្រៅពីអល់ឡោះស៊ុបហានតាឡាឬក៏មកឃ្លោកក្រៅពីអល់ឡោះស៊ុបហានតាឡាកំពុងដឹងរឿងអាកំបាំងស្មើនឹងអល់ឡោះស៊ុបហានតាឡានោះហើយគឺជាអំពើជ្រិកចុះទេ គឺយើងត្រូវតែប្រយ័ត្នផងដែរពាក់ព័ន្ធទៅនឹងគ្រូទាយយើងឃើញហើយនៅក្នុងហាឌីសនប៊ីសល្លោះអាឡៃសាឡាមទៅមើលគ្រូទាយមើលក្បួនអល់ឡោះស៊ុបហានតាឡាអត់ទទួលយកសម្បោះយ៉ាង40ថ្ងៃ មិនអត់អារ៉ាហ្វាន់ហ្វាសាឡនឆៃមានឲ្យទៅជួបគ្រូទាយសួរអំពីអ្វីមួយអល់តាឡាអឺអត់ទទួលយកសម្បោះយ៉ាង40ថ្ងៃនៅក្នុងរាវយ៉ាត់ផ្សេងគឺអល់តាឡាបាននប៊ីបានបញ្ជាក់ថាវានោះគឺប្រឆាំងទៅនឹងអ្វីដែលអល់តាឡាបញ្ចុះមកអំពីគីតាអល់កុរអាននិងសំណាសនប៊ីសល្លោះអាឡៃសាឡាមប្រឆាំងតែម្ដង ចឹងទេសម្បីតែនប៊ីសល្លោះអាឡៃសាឡាមក៏អត់ដឹងដែររឿងអាកំបាំងយើងយើងទៅជឿថាអត់មានវលីយឡោះណាអត់មានអ៊ីម៉ាមណាអត់មានអ្នកតសបណា ដឹងមើលធ្លុះអាសាគួតមើលអីទេអត់មានដាច់ខាតណាអត់មានទេអ្នកដែលដឹងអាកំបាំងគឺកំពុងតែប្រជែងសិទ្ធស្មើនឹងអល់ឡោះស៊ុបហានូវតាឡាយើងត្រូវប្រយ័ត្នចំណុចហ្នឹងអឺចឹងចំណុចបន្តដែលគាត់លើកឡើងគឺ Haros ស្រ័យបុះនៅខែរ៉ម៉ាដានខែរ៉ម៉ាដានបាន អាខិរខែរ៉ម៉ាឌនមិនអាខិរខែរ៉ម៉ាឌនទេអឺអាខិរយមចុងក្រោយថ្ងៃរ៉ម៉ាឌនពេលល្ងាចខែរ៉ម៉ាឌនអាចសាយបោះបាននៅពេលដែលធ្វើដំណើរមសាហ្វិតទោះបីជាពេលល្ងាចក៏ដោយណាទោះបីពេលល្ងាចក៏ដោយដូចក្នុងហារីសបានបញ្ជាក់ច្បាស់ថានប៊ីសល្លោះអាឡៃសាឡាំស្រ័យបួសហ្នឹងគឺក្រោយពេល អាសាតរួចទៅហើយអញ្ចឹងទោះបីឲ្យយើងពិបាកធ្វើដំណើរមសាហ្វិតគឺយើងត្រូវស្រ័យ ឬក៏នៅពេលដែលយើងចាប់ដើមធ្វើដំណើរសាភិតឆ្លងកាត់សក់មួយសក់មួយគឺយើងស្រាយបួសសំបីតាំងល្ងាចហ្នឹងវិញអាសារហើយនឹងបានអត់ទេគឺយើងត្រូវស្រាយដែរពីព្រោះនេះគឺជាអ្វីដែលអ៊ីស្លាមអ្វីដែលអល់ឡោះសុបហានតាឡាបានអនុញ្ញាតណាចាចឹងបន្តមកទៀតគឺយើងលើកចំណុចណាលើកចំណុចពាក់ព័ន្ធទៅនឹង ហាឌីសដែលយើងបានលើកនេះអឺអាននូហ្វូស مجبولة على تقليد الكبير لقوله وإنما ينتظرون فيما فعلت បានន័យថាអារម្មណ៍របស់មនុស្សយើងគឺកំពុងតែតន្ទឹងរង់ចាំមើលអ្នកចាស់ទុំជាធម្មតាទេអឺជាធម្មតាទេយើងជាមនុស្សនេះមានហៅថាសារធាតុ ធម្មជាតិមួយគឺធ្វើតាមចាស់ធ្វើតាមចាស់ទុំណាអឺធ្វើតាមអ្នកដែលចាស់ជាងធ្វើតាមអ្នកដែលមានឋានៈពូជាងហើយអ្វីដែលសំខាន់នោះគឺមាននៅក្នុងហាឌីសបានបញ្ជាក់ថាវ៉ៃណាម៉ាយ៉ាន់ឌូរូណាកាវ៉ៃណាម៉ាយ៉ាន់វ៉ៃណាម៉ាយ៉ាន់ឌូរូណាហ្វីម៉ាហ្វាល់ពួកគេកំពុងតែទន្ទឹងរង់ចាំមើលថាតើអឺ រ៉ូសូលឡោះធ្វើយ៉ាងម៉េចពេលរបួសវ៉ាហ្នឹងរ៉ូសូលឡោះធ្វើយ៉ាងម៉េចយ៉ាហើយចំណុចមួយទៀតដែលជេរ៉ៃម៉ូឡោះក៏បានលើកឡើងយ៉ាវ៉ាស៊ុលអ៊ីកបារអាម៉ាយ៉ាហ្សុលហ្វីលអ៊ីបាដាតមីនអលមសាក់កាហារ៉ូសអាចប្រាប់នៅអ្វីដែល មានភាពលំបាកនៅក្នុងការធ្វើអាម៉ាលអ៊ីបាដាតណា ដោយសារតែដោយសារបាត់ទៅប្រាប់រ៉ាសូលឡោះថាអ៊ីនណានាសកតឆកកាឡៃហ៊ីមុសយ៉ាមពិតណាស់អឺពិតណាស់មនុស្សកំពុងតែពិបាកក្នុងការបួសហើយចាំមើលថារ៉ាសូលឡោះធ្វើម៉េចចឹងទេអឺអាចអាចនិយាយបាន អាចប្រាប់បានបើសិនជាបួសពិបាកវាអត់បញ្ហាទេអានឹងគាត់ istimbat មិនចឹង ចំណុចមួយទៀតនៅក្នុងហារីសគឺបានបញ្ជាក់ឲ្យយើងដឹងថាហុសនុតអាស៊ីអសាហាបារ៉ាឌីយ៉ាឡោះអានហ៊ុមប៊ីរ៉ាស៊ូលីឡាហ៊ីសល្លោះអាឡៃហ៊ីសាឡាំគឺការអនុវត្តធ្វើតាមរ៉ាស៊ូលឡោះដ៏ល្អរ៉ាស៊ូលឡោះអឺសាបាត់អនុវត្តតាមរ៉ាស៊ូលឡោះដ៏ល្អដោយសារតែទោះបីជាធ្វើដំណើរដឹងថាហរស្រ័យបោះបានអត់ត្រូវចេះក្នុងអល់កុរអានទោះបីជាធ្វើដំណើរក៏ពួកគេបួសតាមរ៉ាស៊ូលឡោះ ហើយទំបីតាពួកគេកំពុងតែពិបាកដោយសារតែបួសខណៈពេលក្តៅឬពេលដំណើរពេលធ្វើដំណើរស្ដីក៏ប៉ុន្តែពួកគេមិនបាន ធ្វើអ្វីមុនរសូលឡោះទេចាំមើលរសូលឡោះធ្វើអីសិនខ្ញុំធ្វើតាមក្រោយចាំរសូលឡោះស្រាយសិនខ្ញុំស្រាយតាមក្រោយចឹងនេះគឺជាលក្ខណៈពិសេសនៃបណ្ដាសាហាបរ៉ាឌីយ៉ាឡោះអានហ៊ុំគឺពួកគេតែងតែធ្វើតាមក្រោយរសូលឡោះមិនធ្វើអ្វីមុននឹងរសូលឡោះសល្លោះអាឡៃសាឡាមជាដាច់ខាត ហើយជាការចង្អុលបង្ហាញមួយផងដែរសម្រាប់ថ្នាក់ដឹកនាំណាអ៊ីម៉ាមត្រូវមើលលក្ខណៈណាត្រូវមើលលក្ខណៈនៃប្រជានុរាស្ត្រមែនតែនណាមើលលក្ខណៈនៃប្រជារាស្ត្ររបស់យើងតើប្រជារាស្ត្ររបស់យើងមានទុកលំបាកអ្វីហើយតើអាចធ្វើមិនបានមានន័យថាយើងមិនត្រូវរឹងតឹង នៅអនុវត្តនៅកលឬកលតិសៈណាដែលនាំឲ្យមានផលលំបាកនោះទេ ដូចយើងយើងបានលើកឡើងពីខាងដើមហើយណាអឺនប៊ីសល្លោះអាឡៃសាឡាមក្នុងរីវយ៉ាតហាឌីសអប៊ីដារដាក៏បានបញ្ជាក់អឺដែលនប៊ីសល្លោះអាឡៃសាឡាមចូលចិត្តពញាពេលអ៊ីសាក៏ប៉ុន្តែដោយសារតែមនុស្សអឺប្រមូលផ្ដុំគ្នានៅអវលវតូហើយពិបាកក្នុងការរងចាំចឹងរសុលឡោះសុខចិត្តសម្បាយ៉ាងនៅអវលវតូវយ៉ាតវយ៉ាតអុលហ្វាឌិលអ៊ីលមហ្ដូលមរ៉ាអាតានលីអហ្វាលិនណាសនប៊ីសល្លោះអាឡៃសាឡាមក៏ បោះបង់ចោលអ្វីដែលអាប់ដលហ្នឹងទៅកាន់អ្វីដែលអន់ជាងណាអាល្អទៅរកអ្វីដែលរៀងអន់ជាងតិចដោយសារតែយោងទៅលើរក្សានៅស្ថានភាពលក្ខណៈរបស់មនុស្សយោងទៅលើរបស់មនុស្សហើយនេះគឺជាអ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទថ្ងៃនេះអ៊ីនសាអល់ឡោះអឺសង្ឃឹមថាថ្ងៃក្រោយឬក៏ស្អែកគឺយើងនឹងលើកឡើងនៅមសាឡាបន្តទៀត ចឹងទេថ្ងៃនេះសូមបញ្ចប់ដោយសារយើងគ្រាន់តែបំពេញបន្ថែមនៅមសាឡាការវិញសិលមិញពាក់ព័ន្ធទៅនឹងកំណត់ពេលអីគេចំណារយៈចម្ងាយនៃការធ្វើដំណើរសាវិតណារយៈចម្ងាយនៃការធ្វើដំណើរសាវិតហើយនឹងពេលដែលយើងធ្វើដំណើរសាវិតប្រហែលថ្ងៃដែលអាចស្រាយបួសបានដែលអាចសម្បាយ៉ាងកសត់បានគឺយើងបានដឹងហើយថាសម្រាប់រយៈចម្ងាយមសាវិតគឺយើងមើលទៅលើអតីតប្រពៃណីទំនៀមទម្លាប់របស់យើង ដែលចាត់ទុកថារយៈប៉ុន្មានដែលគេហៅថាធ្វើដំណើរសាភិតប៉ុន្មានដែលគេហៅថាអត់ធ្វើដំណើរសាភិតអញ្ចឹងណាយ៉ាងឧទាហរណ៍ថាយើងនៅវារីនេះបើត្រឹមបើត្រឹមតែទៅកំពង់សោមគេមិនហៅដំណើរសាភិតទេហ្នឹងទៅធម្មតាណាប៉ុន្តែបើយើងទៅកពតដល់កពតអាចអាចចាត់ទុកថាធ្វើដំណើរសាភិតក៏អាចអត់ដែរណាហើយបើយើងចាស់ចាស់ទៅដល់ហួសពាំងពោទៅគឺគាត់ដំណើរសាភិតហើយគាត់ចាត់ទុកជាអ្នកដំណើរហើយគាត់វិច្ចមកវិច្ចអីចឹងណាអញ្ចឹង អ្នកដែលយល់ថាធ្វើដំណើរសាភិតអាចកសោតបានអាចស្បោះយ៉ាងកសោតបានអាចស្រីមុខបានប៉ុន្តែអ្នកដែលគិតថាមិនមែនសាភិតទេត្រឹមហ្នឹងគឺมันអាចកសោតបានអាចมันអាចសម្បោះយ៉ាងកសោតបានมันអាចស្រីមុខបានទេអាហ្នឹងពាក់ព័ន្ធនឹងរយៈចម្ងាយដូចដែលបានលើកឡើងបាញ់មិញនេះហើយពាក់ព័ន្ធទៅនឹងពេលវេលាគឺមានអ៊ុលម៉ាថា3ថ្ងៃឬក៏តិចជាង4ថ្ងៃហើយក៏មានអ៊ុលម៉ាថាអឺបើសិនជាអត់មានពេលអត់ដឹងថាវិលត្រឡប់មកស្មារណាទេគឺអាចថាកសត់បានរហូត ថ្លៃបុបានរហូតហើយអ្នកខ្លះគាត់ថាអឲ្យតែយើងធ្វើដំណើរក្នុងអំឡុងពេលធ្វើដំណើរគឺអាចកសត់សម្បោះយ៉ាងបានអាស្រ័យបុបានអញ្ចឹងសម្រាប់សេះរ៉ៃម៉ុលឡោះគឺគាត់ជ្រើសរើសយកកោលដែលគាត់ថាมันអាចលំអៀងចេញពីយើងបានទេនោះគឺអត់មានកំណត់ក្នុងក្នុងកូរ៉ានអត់មានកំណត់នៅក្នុងហាឌីសអត់មានកំណត់អញ្ចឹងយើងមិនអាចកំណត់បានទេតែនប៊ីសល្លោះអាឡៃសាឡាមអនុវត្តមាន20ថ្ងៃក៏គាត់កសត់មាន19ថ្ងៃមាន10ថ្ងៃចឹងទៅ អញ្ចឹងវាអត់មានកំណត់កាលណាបើអត់កំណត់គឺយើងបើកទូលាយអញ្ចឹងនេះគឺជាអ្វីដែលសេះហើយមហឡោះបានលើកឡើងហើយសង្ឃឹមថាយើងនឹងបានយល់បើសិនជាមានសំណួរចម្ងល់ពាក់ព័ន្ធនឹងអ្វីដែលមិនទាន់ច្បាស់ដោយសារថ្ងៃនេះគឺមានផលរំខានបន្តិចអញ្ចឹងសូមបញ្ញាបញ្ញាបន្តិចចឹងទេបើសិនជាចំណុចណាមិនទាន់ច្បាស់អាច comment នៅក្នុងវីដេអូនេះខាងក្រោមអ៊ីនសាអល់ឡោះយើងនឹងធ្វើការនឹងធ្វើការបកស្រាយបន្ថែមទៀតបើសិនបើមានបើសិនបើមានអ៊ីនសាអល់ឡោះយ៉ាអញ្ចឹងថ្ងៃនេះសូមចប់ប៉ុណ្ណេះ យើងតទៀតនៅថ្ងៃស្អែកណានៅម៉ោងដដែលម៉ោង1រសៀលដដែលអ៊ីនសាអល់ឡោះ هذا وبالله التوفيق والهدايه والسلام عليكم ورحمه الله وبركاته